បាទសូមជម្រាបសួរបងប្អូនវិស្វករទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងបង្ហាញនៅវីដេអូយើងបន្តទៀតតកតឹងនឹងមេរៀនថ្ងៃមុនហើយនៅថ្ងៃនេះគឺខ្ញុំមិនបង្ហាញវែងទេបាទដោយសារខ្ញុំខានធ្វើតែឥឡូវយើងធ្វើកុំឲ្យវាដាច់ភាកអូខេឥឡូវយើងមកមើលនៅលើប្លង់របស់យើងវិញបាទនៅលើប្លង់នេះកន្លែងគឺជាប្លង់ដែលគេកាត់អញ្ចឹងគេកាត់គេចង់បង្ហាញថាអាបន្តបន្តបន្តទៀតនឹងសសរបន្តបន្តបន្តទៀតគឺវាដូចគ្នាអញ្ចឹងគេកាត់ចោលមកដើម្បីឲ្យប្លង់នឹងវាសោតផ្ទៃសម្រាប់យកមកគូស អឺប្លង់ផ្សេងផ្សេងទៀតហើយសញ្ញានេះគឺវាមានន័យថាវាឆ្លោះប៉ុន្តែបងប្អូនមិនចាំបាច់គូសក៏បានតែឲ្យតែយើងចង់គូសយើងចង់គូសនេះធម្មតាយើងគូសហ្នឹងយើងគូសលក្ខណៈធម្មតាក៏បានប៉ុន្តែបើសិនជាយើងមានសោះជំនួយគឺបងប្អូនអាចគូសហ្នឹងបានដល់ងាយស្រួលហើយអានេះគឺបើខ្ញុំបង្ហាញទៅអានេះគឺគូសធម្មតាទេគឺយើងប្រើរិចតង់ហើយយើងអឺហើយយើងចាក់ផ្ទៃលើនេះធម្មតាប៉ុន្តែខ្ញុំបង្ហាញតែធ្វើនេះតិចបាទ ឥឡូវគឺយើងចូលមកលើកិច្ចការរបស់យើងខ្ញុំសង្ឃឹមថាបងប្អូនអាចអនុវត្តនេះបានទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនអត់ធ្វើទេគឺអត់ចេះទេនៅលើនេះអូខេដើម្បីកាត់លក្ខណៈដូចមិញបានគឺបងប្អូន add សិស្សមួយហើយបងប្អូនអាចទាញយកសិស្សហ្នឹងនៅខាងក្រោមនៃវីដេអូរបស់ខ្ញុំខ្ញុំដាក់ឲ្យ free នៅលើ page ក៏មានដែរអូខេចុចលើ app នៅលើនេះមកតបនេះគឺនេះគឺសម្រាប់ធ្វើការកាត់កាត់យើង add ចូលយើង load លើវាប៉ុន្តែបើសិនជាយើងចង់ប្រើថ្ងៃក្រោយបងប្អូនយកកន្លែងនេះ set up shoot នេះហើយយើងចុចពី content នៅលើវាមកអាកន្លែងនេះដោយសារខ្ញុំបាន add ចាចូលហើយបើសិនជាខ្ញុំខ្ញុំអត់មានទេគឺខ្ញុំ add ចូលនេះហើយបងប្អូនអាចអឺនេះយើង add តាមហ្នឹងនេះដោយសារខ្ញុំ add ម្ដងអញ្ចឹងខ្ញុំ close វាចោលតោះខ្ញុំចាប់ផ្ដើមយកមកប្រើសតខាត់វាដែលយើងយកមកប្រើយើងវាអសនេះមកអូខេវាអសនេះមកខ្ញុំចុច space មកតោះយើងចុចចំណុចនេះមួយអូខេចំណុចនេះមួយ បាក់វាដាក់យើង space ទៀតខ្ញុំភ្ជាប់ចំណុចនេះដដែលហើយខ្ញុំភ្ជាប់មកខាងក្រោម អូខេឃើញវាដាក់ឲ្យយើងបងប្អូនឃើញអញ្ចឹងវាដាក់ឲ្យយើងបានយ៉ាងស្អាតតែម្ដងបើមិនសិនជាយើងចំណាយពេលគូសខ្លួនយើងគូសគូសបានតែយើងគូសមកវាអត់វាអត់ស្មើដៃហ្នឹងយើងពិបាកដែរតែបងប្អូនគូសតាមអ្វីដែលខ្ញុំបង្ហាញមកតោះនេះខ្ញុំប្រើពីរបៀបនៃការនេះគឺអូខេការរបៀបកើតនេះអញ្ចឹងនេះគឺគេបង្កើតឡើងបងប្អូនគាត់ជាយល់អ្នករៀនរៀនសំឡងរៀនអីអាហ្នឹងដូចតាក់ទៅកម្រិតចុះទៅលើឬចុះប្រមាណប្រមាណអានេះគឺកម្រិត កម្រិតនេះគឺគេតាក់ទងទៅនឹងដាក់កម្រិតអឺនីវ៉ូទឹកនៅក្នុងដីអញ្ចឹងដីមានប្រហែលស្ទាត់នៅក្នុងប្លង់តាក់ទងទ្រឹស្វេមាន5អញ្ចឹងដីមួយមួយហ្នឹងវាអានេះវាដីនេះមានដីជាទឹកក្នុងនីវ៉ូទឹកអូខេអានេះបើយើងមើលផ្លែវាដូចជាហាក់បីដូចជាមានស្រួលបង្កើតទេប៉ុន្តែខ្ញុំនឹងបង្កើតបងប្អូនមើលថាយើងកើតដោយដោយដូចម្ដេចបាទបង្កើតហ្នឹងគឺទីមួយបងប្អូន copy អតិចនេះមក តិចតិចនេះគឺបងប្អូន copy វាមក copy វាមកខាងក្រៅនេះមកអូខេខ្ញុំយកមកបង្កើតកន្លែងនេះដល់មកតោះមកខ្ញុំលុបអានេះចោលលុបនេះចោលខ្ញុំយកតិចទេតោះមកទៀតកន្លែងនេះខ្ញុំ edit ទៅលើវាបងប្អូនចុចពីអានេះ comment នេះយើងប្រើ edit មកបើសិនជាបងប្អូនខ្ជិលរបស់ click អូខេអញ្ចឹងអានេះគឺខ្ញុំវាថាលេខបូក1ហើយខ្ញុំ space 1ដក clear បន្តខ្ញុំវាយ6ចុចឬក៏30 2ចោះអូខេ អាហ្នឹងយើងអាចដាក់ជាអក្សរ3ជួរហើយឬក៏យើងដាក់ជាលេខយើងប្រកាសហ្នឹងមិនមែនត្រឹមដាក់តែតែអក្សរទេយើងដាក់ជាលេខទៀតនៅលើប្លង់របស់យើងពេលយើងទៅប្លង់ធាប្លង់អីគឺយើងមានសញ្ញាហ្នឹងហើយអូខេតោះមកខ្ញុំដោះ escape ចេញខ្ញុំគូបន្ទាត់បន្ទាត់នៅទីនេះបើសិនជាបងប្អូនមើលមកអូខេបន្ទាត់ទីនេះអញ្ចឹងអាកម្ពស់របស់នេះកម្ពស់របស់នេះវាស្មើនឹងកម្ពស់របស់តិចនេះអូខេអានេះអឺអានេះគឺអូខេអានេះគឺ យើងលៃលៃមិនឲ្យវាមើលទៅវាស័កសមជាមួយនេះអានេះយើងខ្ពស់ពេកក៏មិនបានដែរបាទឥឡូវគឺខ្ញុំចាប់ផ្ដើមគូបន្ទាត់ទៅបាទខ្ញុំឡាញគឺបន្ទាត់វាមួយបាទហើយខ្ញុំគឺបន្ទាត់វាខ្ញុំឲ្យបន្ទាត់វាចប់ស្នាប់នេះចុច F8 ឲ្យវារត់ត្រង់អូខេខ្ញុំគូមកខាងក្រៅនេះមកបាទបន្តមកទៀតគឺខ្ញុំគូបន្ទាត់មួយអូខេគឺបន្ទាត់នេះមួយទៀតនេះគឺត្រង់មកខាងនេះមកអូខេ បាទនេះយើងបើសិនជាវែងពេកបងប្អូនអាចទាញចូលក្នុងតិចបាទយើងធ្វើម៉េចឲ្យល្មមបាទមើលទៅគឺស្អាតតែម្ដងហើយនេះក៏យើងមិនឲ្យវែងពេកដែរបាទចុច skip ដោះ comment ចាស់តមកទៀតកម្ពស់បាទនេះកម្ពស់អានេះមកខាងក្រោមវាស្មើនឹងកម្ពស់ហែកម្ពស់បាទតិចនេះបងប្អូននេះបាទអញ្ចឹងយើងបើសិនជាបងប្អូននេះយើងអាច copy តិចនឹងមកខាងក្រោមក៏បានប៉ុន្តែយើងចង់ដឹងថាតិចហ្នឹងវាមានកម្ពស់ប៉ុន្មានអូខេ បងប្អូនបាទបាទ select លើវាបងប្អូនចុច control បូកលេខ1មកបាទអញ្ចឹងតិចយើង មានកម្ពស់វាគឺ2500អូខេបងប្អូនអូខេ2500ហើយអានេះយើងឲ្យយើងចង់ឲ្យធំទៅយើង scale ឡើងទៅពេលក្រោយទៀតគេខ្ញុំបង្ហាញបងប្អូននៅមានក្រោយក្រោយទៀតណាអញ្ចឹងនេះគឺ2500យើងអាច offset វាហ្មងគឺសំទុះគឺ250មិនមែន2500ខ្ញុំ offset វាចុះមកក្រោមមកបាទ នេះគឺ offset ចុះមកក្រោមគឺ250តបមកទៀតអូខេតបមកទៀតអានេះបន្លោះបានេះគឺស្មើពាក់កណ្ដាលនេះអូខេពាក់កណ្ដាលនេះបាទខ្ញុំបូកខ្ញុំភ្ជាប់តបមកខាងក្រោមនេះអញ្ចឹងអាអាកន្លែងសញ្ញាព្រួយនេះអូខេសញ្ញាព្រួយកន្លែងបាទសញ្ញាព្រួយនេះទៅលើពេកអីអូខេអញ្ចឹងខ្ញុំចង់យកពាក់កណ្ដាលបាត់នេះបាទ បងបងប្អូនចង់បានពាក់កណ្ដាលនេះគឺបងប្អូនអាចគូបន្ទាត់មួយមកគូបន្ទាត់ហ្នឹងហើយខ្ញុំភ្ជាប់វាមកខាងនេះមកអូខេតមកទៀតអានេះអូខេខ្ញុំយើងគូយើងលៃមិនអានេះមកល្មើអូនយើងយកប៉ុណ្ណឹងមកអានេះយើងភ្ជាប់ពីនេះមកនេះអូខេតមកទៀតគឺខ្ញុំលុបនេះចោលបាទតមកអានេះគឺអូខេខ្ញុំ trim លើវាខ្ញុំលុបនេះចោលដែរបាទ trim space ពីដងលុបបានអូខេ នេះខ្ញុំលុបវាចោលតទៅមកទៀតខ្ញុំ mirror mirror បានអីមកខាងនេះគឺខ្ញុំអូខេខ្ញុំចុច ME មក space នៅលើវា space មកខ្ញុំចុចនេះអូខេមកនេះគឺ mirror វាបានហើយគឺខ្ញុំ trim លុបអានេះចោលបាទតមកទៀតអានេះគឺយើងអាចលុបចោលក៏បានតមកអ្វីដែលបងប្អូនត្រូវធ្វើបន្តពីហ្នឹងយើងធ្វើម៉េចយើងចាក់ផ្ទៃលើនេះប៉ុន្តែមុនចាក់ផ្ទៃគឺបងប្អូនតានេះប្លុកវាជាប់មួយសិន ប្លុកវាជាប់ដើម្បីយើងយកវាមកប្រើថ្ងៃក្រោយកាលណាយើងប្លុកវាយើង copy ចុះឡើងចុះឡើងខ្ញុំដាក់អក្សរតាណាមួយនេះកាលណាយើង copy ចុះឡើងចុះឡើងវាធ្វើអស់ហ្នឹងវាអីគេវាផ្លាស់ប្ដូរអញ្ចឹងបន្ទាប់មកខ្ញុំហាច់ទៅលើវាហាច់បងប្អូនយក solid color ពេលនេះគឺយើងយក solid color នៅខាងលើនេះបាទបន្ទាប់មកអូខេនេះអានេះអានេះអានេះយើងរឹសពណ៌ពណ៌សមកបាទបន្ទាប់មកខ្ញុំ add នៅ ចំណុចវាបំចុចនេះទេតាម space ហើយចុច OK បាទប្រហែលនេះគឺយើងអាច copy យកវាទៅប្រើនៅកន្លែងណាក៏បានដែរអូខេយ៉ាងនេះគឺយើងអាចបដូរអក្សរបាទអូខេខ្ញុំអាច edit ខ្ញុំដាក់ជាអក្សរក៏បានដែរទីនេះបាទប៉ុន្តែនៅទីនេះបើសិនជាយើងដាក់ជាអក្សរវារំកិលហ្នឹងប៉ុន្តែបើសិនជាយើងដាក់ជាលេខអូខេខ្ញុំបែកមកវិញថ្ងៃក្រោយយើងចង់កែលេខគឺថានេះយើងចង់ដាក់តែលេខដកមកអូខេ បាទលេខដកមកអូខេអានេះយើង space បន្តិចមកបងប្អូនអាចកែលេខបានហើយឬក៏លេខបូកហ្នឹងអូខេអញ្ចឹងវានៅក្នុងកន្លោះហ្នឹងយើងអាចកែលេខមកឆ្ងាញ់តាមចិត្តតោះយើងលេខយើង វា មានត្រឹមតែប្រមាណខ្ទង់ទេយើងអាចថែមលេខ0នោះថាថានេះអានេះត្រឹមតែ3ខ្ទង់ទេយើងអាចថែមលេខ0នៅចន្លោះនេះមួយមកវានឹងរុញមកស្មើអូខេមួយទេចាហ្នឹងវាស្រួលដែរហើយអានេះយើងបង្កើតចឹងរបៀបនៃការបង្កើតហើយ នៅក្នុងវីដេអូខ្ញុំសូមមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយអូខេវីដេអូក្រោយក្រោយទៀតបាទវីដេអូនេះអានេះគឺខ្ញុំគិតថាបងប្អូនចេះគូប៉ុន្តែយើងនឹងសិក្សាទាក់ទងការគូគ្រឹះបែបនេះណោះបាទគូគ្រឹះបែបនេះបាទសូមអរគុណសូមជម្រាបលា